ថើបងគឺជានាងខំចោលអូនគ្មានស្រណងសើវាមានថ្មីអូនល្អគ្រប់យ៉ាង បងមិនភៀងក្តីវៃវៃពេលនេះប្រែប្រួលអង្គ មាមេសពមកចង់តែត្រូវមើលថាទោះបីបងចង់ក្បែរក៏ហួអស់ហើយទុំនិយាយទៀតក៏គ្មានន័យអួយព្រមបេះដួងស្រី មានរកគេហើយតែបងសិនស្ដាយ ណាស់ណាត្រើនត្រើយអូនអើយដឹងទេបងនឹកអូនណាស់ ចាស់ជើងទាំងអូនកំពុងស្នេហ៍បងអើក្រក់នឹងមិនសមរូបក្បែរមៀមេស្អប់មងចង់តែត្រូវមើលថា នាមេសំបងចង់តែត្រូវមើលថា